ប្រសិនបើសួរថាតើមានវិធីសាស្ត្រណាគឺវាមានតែការចរចាគ្នានោះឯងមួយរយៈក្រោយនេះយើងមើលឃើញថាប្រទេសចិនឥណ្ឌាដែលជាមហាយៈមួយដែរនោះក៏បានបង្ហាញអំពីឆន្ទៈរបស់ខ្លួនថាមិនពេញចិត្តនឹងសង្គ្រាមនៅអ៊ុយក្រែន វាណាបាទមិនពេញចិត្តតែរុស្ស៊ីធ្វើរបៀបនេះលើកនេះការដែលរុស្ស៊ីប្រកាសដាក់ខេត្តទាំង4ជាទឹកដីរបស់អ៊ុយក្រែនទៅជារបស់គាត់របស់ខ្លួននោះចិនធ្លាប់តែគ្រប់គ្រងបោះឆ្នោតគ្រប់គ្រងនៅអង្គការសហប្រជាជាតិដល់ឥឡូវនេះអត់ចិនអត់ ដូច្នេះមើលឃើញថាចិនដូចជាមិនទៅជាមួយរុស្ស៊ីទៀតហើយអាលោកពូទីនក៏ដឹងខ្លួនគាត់ចឹងទេគេក៏រំពឹងថាអាចមានតែចិនមួយគត់ពីព្រោះកន្លងមកយើងក៏ធ្លាប់ដឹងហើយថាមានប្រទេសជាច្រើនទាំងបារាំងទាំងទួរគីប្រឹងប្រែងដើម្បីនិយាយជាមួយលោកពូទីន ដើម្បីឲ្យជួបគ្នាជាមួយរូសេលីនស្គីចោះចារសន្តិភាពដល់ប្រទេសអ៊ុយក្រែនក៏ប៉ុន្តែវាអត់ទាន់មានពលិទើបប្រមាណសប្តាហ៍ចុងក្រោយនេះឃើញចិនបានសួរនាំបង្ហាញអំពីឆន្ទៈរបស់ខ្លួនថាខ្លួនមិនពេញចិត្តពីទង្វើដែលរុស្ស៊ីធ្វើមកលើអ៊ុយក្រែនហើយក៏នៅអង្គការសហប្រជាជាតិ ចិនក៏បានលើកឡើងឲ្យទាំងអស់គ្នាចេះគោរពបូរណភាពទឹកដីនិងអធិបតេយ្យភាពរបស់ប្រទេសនីមួយៗមានន័យថារុស្ស៊ីខ្លួនឯងនឹងក៏ត្រូវគោរពដែរក៏ត្រូវគោរពអធិបតេយ្យភាពបូរណភាពទឹកដីរបស់ប្រទេសគេផ្សេងអានេះបើបើបើបើបាទអ្វីដែលចិនកំពុងតែគិត ចិនកំពុងតែចាប់អារម្មណ៍រឿងសង្គ្រាមនៅអ៊ុយក្រែនអញ្ចឹងសំណួរថាតើមានវិធីណាទេនោះគឺមានតែចិនទេដែលអាចនិយាយជាមួយនៅរុស្ស៊ីបានក៏ប៉ុន្តែបើយើងមើលមហិច្ឆតារបស់លោកពូទីនហាក់បីដូចជាស្រេកឃ្លានចង់បានទឹកដី ដែលជាអតីតសហភាពសូវៀតពីមុននឹងមកច្រើនណាស់ទៀតនេះណាបាទចង់បានទឹកដីដែលជាអតីតសហភាពសូវៀតនឹងមកជារបស់គាត់ក៏ប៉ុន្តែវាមិនអាចទេបើសិនបើថាគាត់ចង់ធ្វើរបៀបនឹងមែនហុំគេវិភាគនឹងវាតម្លៃថាលោកពូទីនគាត់យកបណ្ណាបានគាត់យកប៉ុណ្ណឹងតែគ្រាន់តែថា យើងអាចទុកចិត្តបានដែរឬទេប្រិមិត្តអាចទុកចិត្តបានដែរឬទេថារុស្ស៊ីលោកពូទីននៅតែត្រឹមនឹងនៅតែប៉ុណ្្នឹងចាប់បានត្រឹមតែអ៊ុយក្រែនហើយយើងអាចទុកចិត្តបានដែរឬទេនៅពេលដែលប្រទេសលោកខាងលិចជាពិសេសអាមេរិកបានមើលឃើញនិងវាតម្លៃថារុស្ស៊ីទន់ដៃដែរហើយនោះទន់ដៃហើយ អានេះការវិភាគនិងវាតម្លៃរបស់លោកខាងលិចក៏ដូចជាអាមេរិកការដែលប្រិមិត្តខមមិនមកមិញនេះថាទាហានមកសតដល់10 20ម៉ឺនលុកលុយប្រទេសអ៊ុយក្រែនស្រាប់បានមកក្រឹបបាត់អស់នៅសល់តែប្រមាណទឹកដីដែលដណ្ដើមបាននឹងកាន់កាប់បាននឹងសល់តែប្រមាណទេនៅភូមិភាគខាងកើតនៃប្រទេសអ៊ុយក្រែនឥឡូវប្រកាសរើសទាហាន30ម៉ឺនអ្នកទៀត អប្រិមិត្តមួយចំនួនខមមិនចូលមកទៀតថាឥឡូវនោះឮថាបញ្ជូនទាហាននឹងមកហើយត្រូវបញ្ជូនមកហើយពីព្រោះខ្វះកម្លាំងហើយសួរថាតើទាហាននឹងវាអាចច្បាំងបានដែរទេបើអត់មានការហាត់រៀនអីសោះហ្នឹងចម្លើយថាវាពិបាកហើយក៏ប៉ុន្តែការគិតរបស់លោកពូទីនធ្វើយ៉ាងម៉េចគាត់ថា យកតដើមអត់បានទេថ្មីទៀតទេការពារអាចាស់នឹងឲ្យបានប្រហែលជាគាត់គិតគាត់អាចគិតអញ្ចឹងលោកពូទីនថាអូយអាចាស់ធ្វើម៉េចការពារដល់អាចាស់នឹងឲ្យបានទៅដែលដែលដែលអាចាស់នឹងមានន័យថាដែលគាត់កំពុងកាន់កាប់បានកន្លងមកនេះតែក្នុងនោះបើនិយាយទៅសំបីតការពារនឹងក៏ពិបាកដែរ ដោយសារអីដោយសារថាឥឡូវនឹងអ៊ុយក្រែនកាន់តែមានកម្លាំងចិត្តកាន់តែអង្អាចក្លាហានថែមទៀតដោយសារអីដោយសារថាគេវាយកន្លែងណាបានកន្លែងហ្នឹងអានេះយើងនិយាយភាសាងាយងាយងាយស្ដាប់ដាក់កន្លែងណាបានកន្លែងហ្នឹងគ្រាន់តែនៅសមរភូមិ លីមែននៅក្នុងខេត្តដូណេត ដែលរុស្ស៊ីអះអាងថាជាតំបន់ដែលគេតំបន់ដែលគេប្រកាសថាជាទឹកដីរបស់គេនោះបាទលីមែនប្រិមិត្តមើលរូបភាពនេះនេះលីមែនមែនទេ នេះលីមែនសញ្ញាព្រួយនេះបង្ហាញឲ្យឃើញថាជាគោលដៅរបស់ទាហានអ៊ុយក្រែនវាយរំដោះយកទីក្រុងអ៊ុយមែននេះយ៉ាងណាព្រោះទឹកដីនេះពីមុនរុស្ស៊ីកាន់កាប់ឥឡូវខាងកងទ័ពអ៊ុយក្រែនបានរំដោះយកវិញហើយហើយទិស វាយរបស់គេនឹងបុកជុំវិញពាត់យកហ្មងទៀតហើយរបៀបនេះការប្រយុទ្ធរបៀបនេះធ្លាប់ធ្វើមកនៅទីក្រុងគៀវម្ដងហើយធ្លាប់បានទីក្រុងកាគៀវសំទុះកាគៀវម្ដងហើយនៅតំបន់ខាងកើតរបស់អ៊ុយក្រែនអ៊ុយក្រែនធ្វើបានជោគជ័យហើយសួរថារុស្ស៊ីដឹងទេពីយុទ្ធវិធី ការវាយរំដោះទីតាំងវាយនៅលើសមរភូមិមួយកន្លែងទៅមួយកន្លែងរបស់កងទ័ពអ៊ុយក្រែនសួរថារុស្ស៊ីដឹងទេដឹងមិនមិនដឹងទេមិនល្ងងតលងមូលឯដល់ប៉ុណ្ណឹងពេកក៏ប៉ុន្តែវាធ្វើអីអ៊ុយក្រែនវាមិនបានដោយសារអីដោយសារទី1ដូចនិយាយចឹងអ៊ុយក្រែនមានកម្លាំងចិត្តខ្លាំងណាស់មុខមុតក្លាហានអង្គអាចក្លាហានដើម្បីការពាររំដោះទឹកដីរបស់ខ្លួន ការពារបូរណភាពទឹកដីរបស់ខ្លួនទាហានរុស្ស៊ីគ្រាន់តែមកដើម្បីបានមកទេដើម្បីឲ្យមេពេញចិត្តតែប៉ុណ្្នឹងទេវាអត់មានមហិច្ឆតាអីណាមកយកទឹកដីគេទេវាអត់មានដែរទេចឹងទេមកដើម្បីមកហើយក៏អត់មានចិត្តប្រយុទ្ធដោយទាហានអ៊ុយក្រែនទើបធ្វើឲ្យមានការបរាជ័យនឹងឯង ឥឡូវមេខ្លាំងក៏ប៉ុន្តែកូនទាហានវាអត់ខ្លាំងវាអត់ទៅធ្វើយ៉ាងម៉េចចាំទៅថាធ្វើយ៉ាងម៉េចឲ្យដាក់មេប្រុចខ្ញុំអត់រត់ទេតែកំភ្លេចរើសស្បែកជើងឲ្យខ្ញុំផងវាសិតតែរបៀបហ្នឹងទើបធ្វើឲ្យទាហានអ៊ុយក្រែនមានជ័យជំនះហើយឥឡូវហ្នឹងយកទាហានដែលពុំមានបទពិសោធន៍ហើយក៏ពុំមានការយល់ដឹងអំពីការប្រើអាវុធ ទាំងការបាញ់និងការរស់នៅក្នុងសមរភូមិមកដល់គឺជីវិតពិតតែម្ដងហើយមីងមាំងតែម្ដងតែប្រហែលជាលោកពូទីនក៏គិតថាអត់អីទេទៅទៅឲ្យតែមានតែជាមនុស្សដើម្បីការពារឯងមកបាញ់វាទៅគ្រាន់តែត្រឹមតែចេះបាញ់ទៅវាយើងអត់ត្រូវការទៅយកទឹកដីឯណាទៀតទេការពារអ្វីរបស់យើងដែលកំពុងកាន់កាប់នោះឲ្យបានទៅ អានេះអ្វីដែលដែលដែលខ្ញុំបាទគិតទេណាទៀតណាបាទពីព្រោះបើថាមិនចឹងមានមិនល្ងងអីដល់ថ្នាក់ដែលថាធ្វើឲ្យទាហានរបស់ខ្លួននឹងស្លាប់ឯដល់ប៉ុណ្ណឹងបើគាត់ឆ្លាតគាត់បង្កាយពីព្រោះមួយរយៈក្រោយមកនេះរយៈពេល3ខែចុងក្រោយនេះឮថាលោកពូទីនយកការងារមេបញ្ជាការកងទ័ពបញ្ជាទ័ព លោកពូទីនធ្វើផ្ទាល់ឯងធ្វើដោយខ្លួនឯងក៏ប៉ុន្តែលោកពូទីនហ្នឹងក៏វាមិនក្រំបើអីដែរមែនទេទៀតពីព្រោះមិនបានថាមិនក្រំបើពីព្រោះគាត់មិនមែនជាមេតបទេឯដល់មិនទុកចិត្តមេតបវាធ្វើឲ្យវាមានសតិអារម្មណ៍នៅក្នុងជួរកងតបរបស់ពួកគាត់ហ្នឹងឯង អានឹងវាវាមាន logic ទៀតប្រិយមិត្តមើលទៅមិនថាសមរភូមិណាមិនថាសង្គ្រាមណាទេ ប្រសិនបើវាមានទំនាស់មានការមិនទុកចិត្តគ្នាដកណានេះដាក់ណានោះអត់មានឲ្យកម្លាំងចិត្តគ្នាអត់មានឲ្យលើកទឹកចិត្តគ្នា វាអត់មានប្រសិទ្ធភាពនោះទេ ហើយការប្រយុទ្ធនឹងក៏គ្មានជ័យជំនះដែរមែនឬក៏មិនមែនទេ នេះគឺជាជាសច្ចធម៌វាវាវាវាជាការពិតពីព្រោះប្រសិនបើវាមានការដឹកនាំដល់ត្រឹមត្រូវលើកទឹកចិត្តដល់មេតបហើយជ្រើសរើសមេតបដល់ល្អពូកែទៅដើម្បីដឹកនាំប្រយុទ្ធមេតបប្រកែនឹងចង់និយាយដល់ថ្នាក់ត្រឹមថ្នាក់ សូម្បីរដ្ឋមន្ត្រីក្រសួងការពារជាតិហ្នឹងក៏ត្រូវខ្លាំងមេតបអគ្គមេបញ្ជាការកងទ័ពហ្នឹងក៏ត្រូវខ្លាំងណាបន្ទាប់បន្ទាប់មកទៀតវាមានច្រើនគ្នាទៅរើសមើលមើលតែមួយណាដែលវាខ្លាំងខ្លាំងខ្លាំងខ្លាំងហ្នឹងយក4 10មករួចហើយដាក់ទៅលើសមរភូមិនឹងតែម្ដងហើយផ្ដល់កម្លាំងចិត្តឲ្យគេម៉ែតិចដកអានេះតិចដូរអានោះវាបង្ហាញអំពីការមិនទុកចិត្តគ្នា ដូច្នេះធ្វើការតែភ័យតែព្រួយបារម្ភហើយកងទ័ពនឹងអត់មានទឹកចិត្តទៀតចប់ទៀតចប់នេះប្រិមិត្តនិយាយចឹងខ្មែរមកចឹងថាអាម៉ោនឹងជាង100,000នាក់មកលុកលុយឆ្លៀបពៀនប្រទេសអ៊ុយក្រែនហើយតំណាអត់100,000ជាង100,000អូខេឥឡូវហ្នឹងគេការពារបានទឹកដី15%ដែលពីមុនជាង20% ឥឡូវនៅសល់កងទ័ពអ៊ុយក្រែនរំដោះបានបដាបដាបដាបដាបោឥឡូវរុស្ស៊ីនៅគ្រប់គ្រងទឹកដីដែលខ្លួនធ្លាប់កាន់កាប់មកនឹងត្រឹមតែ15%យ៉ាងការពារអានឹងឲ្យបានឥឡូវអាវុធក៏ទៅកាន់តែខ្លាំងក៏ទៅកាន់តែច្រើនពីលោកខាងលិចឥឡូវហ្នឹងសហរដ្ឋអាមេរិកប្រហែលជានឹង អនុញ្ញាតឲ្យអ៊ុយក្រែនប្រើអាវុធធុនធ្ងន់មីស៊ីលរបស់ខ្លួននឹងអាហាម៉ាស់នឹងអាចបាញ់ពីព្រោះឥឡូវនេះរុស្ស៊ីគេចាត់ទុកថាទឹកដីដែលគេដណ្ដើមយកមកហ្នឹង ដែលគេប្រកាសហ្នឹងជាទឹកដីរបស់រុស្ស៊ីហើយមានលូហានដុណេត សាប៉ូលីសៀនិងគ្រីមេនិងខេសំទាំងអស់ហ្នឹងខ្ញុំបានបង្ហាញផែនទីអានឹងជាទឹកដីរបស់គេហើយហើយគេប្រកាសទៀតថាអ្នកណាហ៊ានតាលុកលុយបានចូលមកទឹកដីរបស់គេ គេនឹងឆ្លើយតបវិញហើយក៏អាចប្រើអាវុធនុយក្លេអ៊ែរក៏អាចថាបានណែហេហេអីដល់ថ្នាក់ហ្នឹងណានឹងទឹកដីទាំងអស់ហ្នឹងទៀតណាលើនឹងនេះលូហានដណេតសាពូស៊ីាខេសាននិងគ្រីមេនេះទៀតខេសមៀ ទាំងអស់នោះជាទឹកដីរបស់រុស្ស៊ីហើយឥឡូវនេះរុស្ស៊ីគេថាទឹកដីរបស់គេហើយដែលអន្តរជាតិហើយក៏អង្គការសហជីវជាតិកំពុងតែមើលមុខគ្នាតែចង់អាប៉ែកនេះយកដីគេប្រកាសដីខ្លួនឯងឲ្យឆ្កុយយ៉ាងទៅឥឡូវពូទីនក៏អត់មានអីទេគាត់ប្រកាសឲ្យរ៉េគាត់មាន concert អីគាត់អូសបាយរីករាយនៅទីក្រុងមូស្គូហ្នឹងប្រកាសឲ្យជាទឹកដីរបស់រុស្ស៊ីដូច្នេះ ទឹកដីរបស់របស់រុស្ស៊ីដែលរុស្ស៊ីប្រកាសនៅលើទឹកដីរបស់អ៊ុយក្រែនឥឡូវនោះអ៊ុយក្រែនចង់រំដោះមកវិញឥឡូវនឹងកំពុងខាង NATO នោះក៏គិតដែរថាអុញពូទីនគាត់ថាដីនឹងរបស់គាត់បាត់ហើយហ្នឹងហើយហើយបាញ់អារ៉ុកែតចូលទៅមិនកើតមីស៊ីលចូលមិនកើតទៅពីព្រោះគោលការណ៍របស់ NATO និងអាមេរិកគឺមិនចង់ឲ្យមានការប៉ះពាល់ពីព្រោះគាត់នៅគិតទៀតណាគាត់នៅគិតអង្គការ NATO ហើយនិងអាមេរិកនឹងគិតណាគិតអំពីនីតិវិធីក៏ដូចជាច្បាប់អន្តរជាតិពួកគាត់គាត់អត់ចង់ឲ្យអ៊ុយក្រែននឹងបាញ់អាវុធរបស់គាត់នឹងចូលទៅដីរុស្ស៊ីពីព្រោះវាទៅជាគេហៅថាការរំលោភបាញ់ទៅលើទឹកដីរបស់គេ គ្រាប់របស់អាមេរិកបែនអ៊ុយក្រែនជាអ្នកបាញ់ក៏តែគ្រាប់របស់អាមេរិកដូច្នេះវាមានរឿងទៅដល់អាមេរិកបើពីគិតពីផ្លូវច្បាប់តែឥឡូវនេះខេត្តទាំង4ទាំង5ហ្នឹងដែលវាជារបស់អ៊ុយក្រែនណាឥឡូវពុះគិតថាត្រូវបាញ់ឬក៏មិនត្រូវបាញ់ទេនេះបាញ់ចូលអាខេត្តទាំង4របស់អ៊ុយក្រែនហ្នឹងមិននិយាយទៅដល់ដីរបស់រុស្ស៊ីចាស់នោះទេ អាយកថ្មីនេះនេះនេះប្រហែលខែដែលយើងឃើញនេះក្រហមក្រហមនេះដែលជាទឹកដីរបស់អ៊ុយក្រែនសោះហ្នឹងណាបាញ់ចូលអត់ទេបាញ់ខុសបាញ់ទៅនឹងខុសច្បាប់ខុសទម្លាប់អីអត់អានេះខាងលោកខាងលិចនៅគិតនៅគិតអាហ្នឹងទេណាចឹងមិនថាគេគេនៅមានគេហៅថាការគិតគូរដើម្បីគោរព ក៏ប៉ុន្តែវានៅមានច្បាប់អន្តរជាតិដែលត្រូវយកមកនិយាយដល់អញ្ចឹងឥឡូវឥឡូវនឹងធ្វើធ្វើយ៉ាងម៉េចអើប្រិមិត្តគិតថាម៉េចទៀតប្រិមិត្តមិញហ្នឹងថាត្រូវតែបាញ់បាញ់នេះខ្ញុំបាននិយាយនេះនិយាយសួរនេះគឺសួរតែទឹកដីក្រហមក្រហមដែលជារបស់អ៊ុយក្រែនដែលរុស្ស៊ីគេប្រកាសថារបស់គេពីម្សិលមិញហ្នឹង សម្ងៃនេះហើយឥឡូវនេះគេប្រកាសឲ្យថាបើសិនអានឹងទឹកដីរបស់គេហើយណាតាហ៊ានបាញ់មកនឹងរឿងហ่ะយ៉ាងម៉េចដែរទៀតព្រមថាម៉េច FC ថាម៉េចបាញ់ឬក៏មិនបាញ់ឲ្យមេដៃបេះដូងអត់ត្រូវទេតោះសរសេរខមមិនមក អញ្ចឹងវាជាការលំបាកមួយជាភារៈកិច្ចមួយទៀតដ៏សំខាន់ដែលខាងអាមេរិកនិងលោកខាងលិចត្រូវតែគិតតែក្នុងនោះព័ត៌មានចុងក្រោយមកហើយថាលោក Joe Biden បានខាងក្រសួងក្រសួងការពារ ជាតិរបស់អាមេរិកបានអនុញ្ញាតឲ្យអ៊ុយក្រែនប្រើអាវុធរបស់គេបាញ់ចូលទៅទឹកដីដែលជារបស់ខ្លួនហើយរុស្ស៊ីដណ្ដើមយកហ្នឹងបាញ់ហើយតែធ្វើម៉េចកុំឲ្យហួសហួសមកនេះទៀតនេះកុំឲ្យហួសមកនេះ បាទត្រឹមថាក្រហមទាំងអស់ហ្នឹងអូខេពីព្រោះវាជាទឹកដីរបស់អ៊ុយក្រែនរុស្ស៊ីប្លន់យកដូច្នេះរុស្ស៊ីចង់ប្រកាសយ៉ាងម៉េចក៏ដោយចោះតែអន្តរជាតិអត់ទាន់មានប្រទេសណាក្រៅពីប្រទេសកូរ៉េខាងជើងក្រៅពីប្រទេសសេរីក្រៅពីប្រទេស បេឡារុសនិងអ៊ីរ៉ង់ប្រមាណប្រទេសហ្នឹងប្រទេសគេផ្សេងផ្សេងទៀតតែឥឡូវហ្នឹងក៏មិនទាន់ជាផ្លូវការនៅឡើយទេប្រមាណប្រទេសហ្នឹងតែអន្តរជាតិគេប្រកាសបដិសេធហើយមិនទទួលស្គាល់ទេដូច្នេះបើអ៊ុយក្រែនបាញ់ប្រើអាវុធធុនធ្ងន់បាញ់ប្រើមីស៊ីលបាញ់ទៅលើទឹកដីរបស់ខ្លួនដែលរុស្ស៊ីអាហាងថាជារបស់គេនោះអត់ រឿងអីខុសទេទៀតដូច្នេះប្រិមិត្តឆ្លើយថាត្រូវតែបាញ់ហ្នឹងគឺត្រូវហើយទៀតអឺខ្លះថាឲ្យបាញ់ចំក្បាលវិញទៀត